តារាសម្ដែងបញ្ញាសិទ្ធបាត់មុខពីសិល្បៈដើម្បីរកលុយព្យាបាលជំងឺនេះម្ដាយបើនិយាយទៅដល់តារាសម្ដែងប្រុសរូបសង្ហាលោកបញ្ញាសិទ្ធប្រកាសជាប្រិមិត្តអ្នកតាមដានមួយចំនួនធំអាចនឹងស្គាល់ហើយដោយតារាប្រុសរូបនេះទទួល បានភាពល្បីល្បាញតាមរយៈការសម្ដែងរបស់លោកកាលពីមួយរយៈមុននិងមួយរយៈចុងក្រោយមកនេះស្រាប់តែបាត់មុខលោកពីសិល្បៈឈឹងរហូតធ្វើឲ្យមហាជនអ្នកគាំទ្រមាន ការងឿងឆ្ងល់ជាពន់ពេង។ ប្រកបណាស់ក្រោយពីការបាត់មុខពីវិថីសិល្បៈមួយខ្យល់ប្រមាណជា2ឆ្នាំស្រាប់តែតារារូបនេះបង្ហោះនៅលើគណនី Facebook មួយថាកូនមកធ្វើការនៅឆ្ងាយដើម្បីសន្សំលុយទុកវះកាត់អ្នកម្ដាយទ្រាំបន្តិចសិនទៅអ្នកម្ដាយលុយចិត្តគ្រប់ហើយខ្ញុំលែងខ្មាស់អ្នកណាទៀតហើយដោយសារតែខ្ញុំ អស់លទ្ធភាពមើលថែគាត់ខ្ញុំបានមើលគាត់អស់ជាច្រើនឆ្នាំមកហើយខ្ញុំអរគុណបងបង និងមិត្តមិត្តសិល្បៈដែលជួយដល់អ្នកម្ដាយខ្ញុំ នៅចុងខែនេះខ្ញុំនឹងយកគាត់មកប្រទេសថៃហើយអរគុណនៅ ទឹកចិត្តរបស់បងបងនិងមិត្តមិត្តទាំងអស់គ្នា តាមទឹកចិត្តបងបងសិល្បករនិងមិត្តដែលធ្លាប់រាប់អានខ្ញុំខ្ញុំអស់លទ្ធភាពហើយហើយខ្ញុំក៏លែងខ្មាស់អៀនដែរព្រោះជីវិតគាត់ថ្លៃជាងភាពខ្មាស់អៀនរបស់ខ្ញុំ ថ្ងៃ25ខ្ញុំនឹងយកគាត់ចេញទៅ ប្រទេសថៃហើយបងប្អូន តាមរយៈបទសម្ភាសជាមួយសារព័ត៌មានលោកបញ្ញាសិតបានជម្រាបជូនថា ម្ដាយរបស់លោកឈឺជាង10ឆ្នាំមកហើយដោយមានជំងឺជាច្រើន មុខដូចជាជំងឺ លើសឈាមទឹកនោមផ្អែមលើសជាតិស្ករនិងគ្រោះក្នុងតម្រងនោមជាដើមតារាសម្ដែងលោកបញ្ញាសិទ្ធបន្តថា លោកត្រូវការលុយ3000ដុល្លារដោយត្រូវចំណាយលើការវះកាត់ទៅលើម្ដាយរបស់លោកដោយលោកមិនទុកឲ្យម្ដាយលោកឈឺដូចនេះនោះឡើយប៉ូល គឺលោកទោះបីជាលំបាកលំបិនយ៉ាងណាក៏ព្រមដូចជាសពថ្ងៃនេះទៀតសោតលោកបាត់មុខពីសិល្បៈដោយសារតែលោកត្រូវមករកលុយនៅប្រទេសថៃដោយត្រូវរ៉ាប់រងបងធនាគារបងផ្ទះបងថ្លៃចាយវាផ្សេងផ្សេងជាពិសេសគឺថ្លៃព្យាបាលម្ដាយរបស់លោកតែម្ដងលោកបញ្ញាសិទ្ធធ្លាប់ជាតារាមួយរូបដែលមានភាពលេចធ្លោបានបន្តទៀតថាលោកត្រូវកាត់គេកាត់ខ្មាស់សុំជំនួយពីគេដោយដែលលោកបានបង្ហោះដោយ នាពេលនេះលោកទទួលបានជំនួយពីបងប្អូនអ្នកសិល្បៈបងប្អូនមហាជន500ដុល្លារដោយលោកត្រូវការប្រមាណជាជាង3000ដុល្លារក្នុងការវះកាត់ដូច្នេះលោក សង្ឃឹមថានឹងមានបងប្អូនជួយម្ដាយលោកជាបន្តបន្តទៀត។ទន្ទឹមនឹងការបាត់មុខលោកបានបន្តថានាពេលបច្ចុប្បន្នលោក នៅប្រទេសថៃធ្វើការឲ្យគេក្នុងហាងមួយកន្លែងនិង លក់ខោអាវហើយការដែលលោកបាត់មុខពីរង្វង់សិល្បៈនេះដោយសារតែម្ដាយឈឺដូច្នេះត្រូវបង្ខំចិត្តធ្វើការឲ្យច្រើនដើម្បីយកលុយព្យាបាលម្ដាយ ពលគឺលោកលះបង់អ្វីអ្វីគ្រប់យ៉ាងដើម្បីម្ដាយឈឺព្រោះម្ដាយជាព្រះរស់ដោយមិនអាចកាត់ថ្លៃបាននោះទេព្រោះតែអ្នកម្ដាយរូបនេះហើយដែលតែងតែចិញ្ចឹមបីបាច់មើលថែលោកឲ្យធំពេញវ័យដូច្នេះដើម្បីតបស្នងសងគុណអ្នកម្ដាយដែលកំពុងឈឺនៅលើកន្ទេលលោកសុកចិត្តលះបង់គ្រប់យ៉ាង ពលគឺអាយុជីវិតរបស់ម្ដាយលោកគឺជារឿងសំខាន់។ ជាចុងក្រោយលោកពិតជាអរគុណខ្លាំងណាស់ចំពោះការគាំទ្រនិងការជួយដល់ម្ដាយលោកដោយមាន តែម្រាមដៃ10អរគុណដល់បងប្អូនសិល្បៈដែលបានជួយ។